ឥឡូវយើងមើលគ្រូស្ពឺណាយើងនិយាយដល់គ្រូស្ពឺលោកកុងតេការដឹកនាំដំបូងរបស់គាត់កាលពីសប្តាហ៍មុននេះថាតើរបៀបម៉េចខ្ញុំមើលឃើញថាលោកកុងតេគាត់មកគាត់មិនទាន់បានឲ្យរបូតរបូតគ្រាប់ទេក្នុង Premier League សូមស្មើហើយណាប៉ុន្តែ នៅក្នុង Conference League របូតអស់2គ្រាប់នាំមកគេ3-0ឲ្យគេដាក់វិញ2វិញតែក្នុង Premier League ការលេងជាមួយនឹង Everton សប្តាហ៍មុនដែលខ្ញុំ live ដែរ live live ចិត្តចប់ Facebook report បាច់ page ទៀតអញ្ចឹងបងប្អូន កុំកុំកុំតោមនោះរឿងតាម like page តាមអីហ្នឹងព្រោះ Facebook ចេះធ្វើស៊ីមិនខ្ញុំចង់ទៅបង្កើត page ច្រើនអីទេបាទតែ page like បានមកអីទេបងប្អូនចេះតែ like ទៅបាទអញ្ចឹងការការការដឹកនាំរបស់កុងតេដំបូងក្នុង Premier League នេះខ្ញុំមើលឃើញថាมันអាក្រក់ហើយក៏มันល្អពេកមកទទួលយកបានព្រោះស្មើតែស្មើនឹងស្មើមួយក្រុម Everton ដែលក្រុមទាំងពីរនេះប្រហែលគ្នាលេខ9លេខ10ការពិសាប់ដល់លេខកន្លងទៅហ្នឹងណា អញ្ចឹងសាច់បាល់ខ្ញុំមើលឃើញថាប្រហែលគ្នាទេទាំងពីរក្រុមហ្នឹងគឺអាចស្ទះបន្ទុកនេះបានបន្ទុកបានមួយអេវ៉ាតុនហ្នឹងប៉ុន្តែកម្រិតរបស់ Spur នេះបាទកីឡាករប៉ុណ្ណេះអីប៉ុណ្ណេះពីមុនយើងលេងឃើញលេងល្អតែឥឡូវនេះ Spur លេងអន់ធ្លាក់ធ្លាក់ហ្នឹងហើយបានដូរគ្រូហ្នឹងដូរគ្រូលោកកុងតេមកយុទ្ធសាស្ត្ររបស់កុងតេខ្ញុំមើលឃើញថាអឺការពីគាត់ដឹកនាំនៅ Chelsea ឯណោះគាត់ប្រើប្រព័ន្ធ3 7 3 4 3នឹងដែរ បាទឥឡូវការពីលេងការលេងមួយ Spurs ការលេងមួយ Everton ការពីយប់ថ្ងៃអាទិត្យហ្នឹងបាទគាត់ក៏ប្រើប្រាស់នៅប្រព័ន្ធ343នឹងដូចគ្នាហ្នឹងហើយនេះប្រព័ន្ធរបស់គាត់ដាក់343ខ្សែការពារ3ខ្សែបម្រើ4ខ្សែប្រយុទ្ធ3បម្រើប្រយុទ្ធហឹងមីនសុននិងលូកាសមូរ៉ាហើយប្រយុទ្ធខេនបម្រើកណ្ដាស្គីបហយស្បឺក អឺ Amazon Royal ហើយនិង Regulon Benavie Dyer Romero នៅកណ្ដាលអញ្ចឹងប្រព័ន្ធនេះគឺប្រព័ន្ធដែលគាត់យកមកសាព្រោះនៅអង់គ្លេសតាំងពីដឹកនាំ Chelsea មកអញ្ចឹងប្រព័ន្ធនេះឥឡូវគេលេងពេញអង់គ្លេសនឹងដែរតែហើយយើងឃើញ Man U លោកសូកជាក៏លេងប្រព័ន្ធនឹងហើយ Arsenal ហើយអីហ្នឹងក៏លេងប្រព័ន្ធនឹងខ្លះដែរអញ្ចឹងអឺយើងមើលឃើញគ្មានគ្មានភាពប្លែកអីខ្លាំងណាមិនទាន់មានភាពប្លែកខ្លាំងតែយើងវាយតម្លៃចេះដោយសារតែលោកកុងតេគាត់មិនទាន់បានកីឡាករដែលគាត់ចង់បានយកមក ដាក់ឲ្យលេងគីឡូគាត់ខែមករាទៅគាត់ទិញកីឡាករទិញអីទៅវាមានការប្រែប្រួលខ្លះតែជាក់ស្ដែងលេងមកប្រកួតដំបូងនេះយើងឃើញថាវាអត់មានអីអស្ចារ្យទេបាទប្រកួតខ្លាំងគាត់ដឹកនាំឈ្នះហើយប៉ុន្តែអត់មានអីអស្ចារ្យវានៅក្នុងកម្រិតមួយដែលស្ទាបស្ទង់ស្ទាបស្ទង់ទៅប៉ុណ្្នឹងឯងបាទអត់ទាន់ឃើញអីលេចធ្លោទេណាតែក៏យើងគិតថាគាត់មិនអន់ដែរបាទលេងប្រកួតដំបូងតង់ទី1បាល់នឹងអេវតុនសកត់ចូលតង់ទី2ស្ពឺចាប់ដើមសកត់វិញអញ្ចឹងបាល់នឹងមាន50% បាទហើយអ្នកខ្លះគាត់ថាយុទ្ធសាស្ត្ររបស់កុងតេគឺតង់ទី1គាត់អត់សូវដឹកនាំចង់ស៊ីទេគាត់ចង់ស៊ីគាត់ចង់ស៊ីតង់ទី2បាទគាត់អាចយកឈ្នះតង់ទី2តែតង់ទី2ហ្នឹងក៏ស្ពើចង់យកឈ្នះដែរខ្ញុំឃើញមានទាត់បុតមានទាត់អីលោសេសូយទាត់ចំបុតចំអីគាត់នឹងចង់និយាយថាវាអត់មានពិសេសអីដែរទេបើលេងមួយអេវើតុននេះអេវើតុនក៏គេមានឱកាសខ្លះដែរណាបាទអញ្ចឹងចាំមើលគាត់ដឹកនាំដោយរស្មីថា5ប្រកួតសិនទៅអូខេបើ5ប្រកួតហ្នឹងគាត់ឈ្នះ4ស្មើ1អាហ្នឹងចាត់ទុកថាគាត់ខ្លាំងហើយចាប់ដើម ជាគ្រូមកលេចធ្លោហើយណាបាទព្រោះគាត់ចេញពី intern មក គឺជាគ្រូខ្លាំងបាទដូចខ្ញុំនិយាយអញ្ចឹងមិនមែនគ្រូដែលគេដេញចោលទេ បាទគ្រូខ្លាំងគ្រូដែលមានស្នាដៃស្រាប់គាត់ចេញគឺគាត់សុំចេញហ្នឹងមិនមែន intern ផ្ដាច់គាត់ទេមិនមែន intern បញ្ចប់កិច្ចសន្យាគាត់ទេបាទហើយចំពោះកីឡាករគាត់ក៏បាននិយាយឲ្យដែរគាត់ថាសម្រាប់កីឡាករមិនមែនគាត់រើសអើងអ្នកណាមិនឲ្យលេងអ្នកមិនឲ្យលេងអ្នក ណាដែលធ្វើឲ្យគាត់ពេញចិត្តទាញនៅចំណាប់អារម្មណ៍របស់គាត់បានគាត់ឲ្យលេង ទាំង Daily Ali ទាំង Hung Min Son ទាំង Kane ទាំងអីក៏ដោយបាទមិនថាគាត់រើសអើងអ្នកណាទាំងខ្សែការពារជាក់ស្ដែងគាត់មកដំបូងនេះគឺគាត់ដាក់កីឡាករដែលធ្លាប់លេងស្រាប់នឹងមួយចំនួនបាទកីឡាករខ្លះដែលធ្លាប់លេងក៏នៅតែធ្លាប់លេងអញ្ចឹងតែក៏ថ្ងៃនោះអេវ៉ាតុនរបួសកីឡាករសំខាន់3 4នាក់ណាបាទយើងត្រូវចាំបើមានកីឡាករសំខាន់3 4នាក់ហ្នឹងបាទជាចង់ចាប់អេវ៉ាតុនវិញដែរហ្នឹង Jill Fee Secret Son 1 Dominic Calvert-Lewin 2 Andre Gomez 3 Jeremina 4ដែល Everton លបួសហ្នឹងហើយសិទ្ធិកីឡាករពិសេសពិសេសបាទអញ្ចឹងនៅពេលដែលគូបដិបកគេលបួសកីឡាករ key player អស់4នាក់ហើយយើងមិនទាន់អាចយកឈ្នះគេបាននឹងមិនចាត់ទុកថាយើងល្អទេតែខ្ញុំនិយាយមិញខ្ញុំថាមិនល្អមិនអាក្រក់ព្រោះការដឹកនាំមកគាត់ដំបូងមកគាត់ហើយបាល់អង់គ្លេសជាបាល់ពិបាកជាងរដូវកាលមុនមុនឆ្ងាយណាស់ បាទពីមួយរដូវកាលទៅមួយរដូវកាលចុងក្រោយនេះគឺអង់គ្លេសចាប់ផ្ដើមតានតឹងទៅតានតឹងទៅហើយមិញឆ្លើយទៅនឹងសំណួរបងប្អូនយើងមួយសួរថាហេតុអីហេតុផលអីបានលីកអង់គ្លេសជាលីកដែល មានប្រជាប្រិយភាពខ្លាំងជាងគេមូលហេតុគឺក្រុមដែលមាន គុណភាពនឹងវាប្រហែលគ្នាច្រើនការលេងល្អមើលគុណភាពក្រុមគឺអត់សូវគម្លាតឆ្ងាយពីគ្នាទេដែលធ្វើឲ្យលីកនឹងតានតឹងល្អមើលណា ដេញគ្រូលក់កីឡាករឥឡូវប្រហែលពី3ថ្ងៃនេះគ្រូ2នាក់3នាក់ឯងចេញបាទអាស្តុនតំដេញលោក Dean Smith ចេញ Norwich ដេញលោក Daniel Fake ចេញ2នាក់អស់2នាក់ Spurs ដេញលោក Nuno Espirito Santo ចេញអស់3នាក់ក្នុងមួយខែហ្នឹងដេញអស់គ្រូ3ហើយបាទអង់គ្លេសណាអញ្ចឹងបាល់ដែលល្អមើលគឺបាល់អង់គ្លេសហ្នឹងហើយហេតុអីបានដេញគ្រូដោយសារតែវាសម្ពាធ សម្ពាធដោយសារអីដោយសារតែក្រុមខ្លាំងខ្លាំងលេងបាទតាលីកណាដេញគ្រូញឹកហ្នឹងគឺលីកហ្នឹងមានប្រឡងប្រឡងប្រជែងនេះខ្លាំងហើយបងប្អូនឃើញទេលីកនៅបារាំងលីកនៅអេស្ប៉ាញកម្រដេញគ្រូលីកនៅអ៊ីតាលីមកលេងមកដល់ការដល់ការគេកម្រដូរគ្រូបើលីកអង់គ្លេសយើងឃើញហើយ បាទមិនទាន់ចប់ដល់ការស្រួលបួផងអស់3 4គ្រូបាទមិនទាន់បានពាក់កណ្ដាលពាក់កណ្ដាលដល់ការស្រួលបួផងអស់3គ្រូឲ្យបាត់ហើយបាទអញ្ចឹងបានលីកនឹងវាខ្លាចជាលីកល្អមើលបាទលីកដែលមានសម្ពាធ ពិបាកគ្រូមែនតែអ្នកដែលល្អមើលគឺយើងអ្នកទទួលផលគឺយើងអ្នកមើលនេះគឺល្អមើលណាសូម្បីតែលីវើពូលដែលយើងថាខ្លាំងខ្លាំងនោះក៏មិនអាចយកឈ្នះ West Ham បានដែរណាចឹងលីកអង់គ្លេសវាល្អមើលកន្លែងហ្នឹងហ្នឹងហើយវាល្អមើលកន្លែងហ្នឹងបាទពីមួយរដូវកាលទៅមួយរដូវកាលគឺបង្កើតនៅ ភាពតាក់ទាញតាមរយៈហើយឥឡូវមានយូអសលទៀតដែរឃើញទេយូអសលមហាសទ្ធិមកទិញទៀតកាន់តែតឹងជាងមុនទៀតដែរ កាន់តែតឹងជាងមុនទៀតហើយឥឡូវនេះ Norwich City បានអឺចុចឈ្មោះគ្រូ3នាក់មាន Frank Lampard មានលោក Dean Smith Dean Smith ទៅទៅដេញវា Aston Villa ហ្នឹង Norwich ចង់យកមកដែរហើយនឹងមួយទៀតគឺលោកអឺគ្រូអង្វឹករបស់ថាថាបន្ទុនជាតិអូទ្រីសណា Hosenthal បាទដែលជាគ្រូ3នាក់ហ្នឹងគឺ Norwich ចង់យកមក3នាក់ហ្នឹងមាន1បាទ បាទលោកអឺ Ralph Hasen Hotel របស់សោតតុនតែខ្ញុំគិតថាសោតតុនមិនអោយមកទេ បាទសោតតុនគេពងអញ្ញាញ៉ៃក្រុមគេដែររដូវកាលហ្នឹងគេពងការពីតំណែងតំណែងរបស់គេដែរនៅលេខ13ដល់ឡើយហ្នឹងបាទអញ្ចឹងគ្រូដូច Frank Lampard ដូច Dean Smith អត់ទាន់មានការងារអីទេតែគ្រូកំពុងបំពេញភារកិច្ចដឹកនាំដោយគេមិនទាន់មកអោយគេមកស្រួលស្រួលទេហើយយូសតែងតាំង Steve Bruce ចេញបាត់ហើយឃើញក្នុងរដូវកាលដែលមិនទាន់បានពាក់កណ្ដាលរដូវកាលផងចូលវិញគឺលោក Eddie Howe អត់គ្រូ burn មកអញ្ចឹង4គ្រូហើយ4គ្រូមិនទាន់បានពាក់កណ្ដាលរដូវកាលផង មានការរស់រើ4គ្រូបាទនេះជា Premier League ជាលីកដែលចាប់អារម្មណ៍នឹងលីកល្បីល្បាញជាងគេក្នុងโลกបាទអូខេប្រធានបទមួយទៀតយើងនិយាយពីរឿង Arsenal Arsenal ចិត្តបាន top 4វិញហើយយើងឃើញថាការលេងឡើងជើង ពីមួយសប្តាហ៍ទៅសប្តាហ៍របស់អាសនលជាក់ស្ដែងគឺមិនមែនជារឿងចៃដន្យទេបាទមិនមែនថាអូហេងក្រុមនឹងឥឡូវលេងល្អហេងមិនមែនហេងទេ គេរៀបចំយុទ្ធសាស្ត្រត្រូវវិញការកែប្រែការផ្លាស់ប្ដូរនៅប្រព័ន្ធលេង ការផ្លាស់ប្ដូរនៅកីឡាករតំបន់ខ្លះគឺជាការស្វែងរកនៅ ចំណុចខ្វះខាតរបស់ខ្លួន ជាក់ស្ដែងក្រុមអាសណលដូចយើងឃើញនេះអឺមីលិនណៃគាត់មូពីខ្សែការពារមកលេងបំរើមួយរយៈនេះគឺលោកមីកែលតេតាគាត់ដាក់មីលិនណៃលេងបំរើការពារហើយការលេងមួយ Watford ហ្នឹង4411គឺមីលិនណៃលេងកណ្ដាលមួយនឹង Albert Lon Conga ឆ្វេងគឺអឺ Smith Rowe ស្ដាំសាកាមានការឲ្យផាត់ថៃផាត់អីអត់បានលេងទេណាពីព្រោះអឺ ហើយសាកាប្រធានក្រុមនោះគាត់ល្បួសអញ្ចឹងបានដាក់បាទបានដាក់ដេញមីលីណៃចូលបាទមានការផ្លាស់ប្ដូរអញ្ចឹងបាទហើយម៉ាទីនអនដកាតក៏បានលេងថ្ងៃនោះអេលនីនីក៏បានលេងហើយម៉ាទីនលីក៏បានលេងតែពេពេអត់បានលេងបាទពេពេអត់បានលេងទេហើយអិនកាជាក៏អត់បានលេងដែរហើយខ្សែប្រយុទ្ធយើងឃើញឡាកាសេតហើយនឹងអូបាមីយ៉ាងគឺលោក អតិតាបដាក់លេខទាំងពីរមកគាត់ប្រយុទ្ធក្នុងប្រអប់ដូចគ្នាដាក់លេខទាំងពីរមកអានេះជាយុទ្ធសាស្ត្រផ្លាស់ប្ដូរមួយដល់ផ្លាស់ប្ដូរមួយរបស់អតីតាក្នុងរដូវកាលនេះអញ្ចឹងទៅពេលផ្លាស់ប្ដូរទៅបានជោគជ័យឈ្នះ Watford 1-0 1-0ហ្នឹងតាមពីដើមអត់ចាប់តាពិតមិនមែនឆ្នាំ1-0ហ្នឹងទេបើទាត់ចូលបើបាល់ហ្នឹងគេអត់ចាប់ VAR ទេត្រូវ3គ្រាប់តាមតង់ទី1មក3គ្រាប់បូកចូលគ្នាទៅ ចឹងការលេងឡើងរបស់អាសនលនេះមិនមែនរឿងចៃដន្យទេគឺការរុះរើក្រុមការរອບទេកីឡាករផ្លាប់ដូរប្រព័ន្ធលេងប្រព័ន្ធអីតម្រាំតរោឃើញហើយអតីតប្រជុំនឹងការបាត់បង់នៅអឺតំណែងជាគ្រូរបស់គាត់ផងដែរមានការរិះគន់ខ្លាំងមុនសោកខ្យាទៀតមុនសោកខ្យាទៀតបាទតែគេបាន រកឃើញនៅយុទ្ធសាស្ត្រថ្មីហើយយើងឃើញខ្សែការពារមកលេងបំរើអញ្ចឹងផ្លាស់ប្ដូរវល់ទៅវល់មកអញ្ចឹងទៅគេឃើញអស់លេងអញ្ចឹងនឹងល្អ ក្រាក់ដេកអញ្ចឹងទៅបាទដូច social គាត់ដាក់ Fred Fred រហូតអញ្ចឹងទៅ Fred រហូត MacGyver MacGyver រហូតអញ្ចឹងទៅបើឃើញកន្លែងហ្នឹង on ហើយក៏នៅលេងអញ្ចឹងដែរដូចជា Arsenal យើងឃើញអ្នកចាំទី on ដូចជា Bernardino on គេដូរតា Ramsdale Ramsdale លេងល្អបាទខ្សែការពារ David Luiz លេង on គេលក់ចេញទៅបាទដាក់ Gabriel ហើយនឹង Ben White ឥឡូវនឹងហើយយើងនឹងហើយ Rob Holding ធ្លាក់ទៅវិញហើយបាទ Arsenal ហើយ ខ្សែការពារឆ្វេងដូច Corinthians គាត់មុនដំបូងល្អមួយរយៈក្រោយគាត់ដូចជាអត់សូវឡើងមួយឡើងប្រហែលដែរទេណា Corinthians ឥឡូវនេះឃើញលោកអតេតាគាត់ដូរយុទ្ធសាស្ត្រដាក់ Nuno Tavares តែទើបទិញមកពី Benfica ហ្នឹងអញ្ចឹងទៅធានីអត់ដាក់លេងជំរឿទី2បាទអញ្ចឹងមិនមែនថាអឺឃើញអញ្ចឹងហើយអត់ដូរឯងឆ្លាញ់អញដាក់អាហ្នឹងហើយបាទអញ្ចឹងវាអត់មានអីកែប្រែទេតេតាបានដូរច្រើនហើយគាត់ក៏បានជោគជ័យ ឥឡូវក្រុម Arsenal បានចិត្តបាន ឡើងចូលដល់ top 4វិញហើយ បាទនេះគឺសូមនិយាយអួតពីរឿង Arsenal បន្តិចប៉ុណ្ណឹងបាទ